មានអ្វីកើតឡើងបើសិនជាយើងទិញ skin care មួយឈុតឲ្យដូចគេដែរប៉ុន្តែគេប្រើបាត់មុនហើយយើងប្រើទៅឡើងមុន សួស្តីអ្នកទាំងអស់គ្នា Skincare 101 Come Back ថ្ងៃនេះគឺខ្ញុំនឹងមក show ដូចក្បាលវីដេអូដែលខ្ញុំនិយាយមិញអញ្ចឹងពីព្រោះអីតើវ៉ាណា Skincare set ណាដែលគេប្រើបាត់គឺតែងតែមានអ្នកដែលគាត់ទិញតាមឬក៏អ្នកដែលគាត់គិតថាអូស្បែកមុខបបងស្រីនឹងគាត់និយាយអញ្ចឹងវាដូចស្បែកមុខខ្ញុំដែរអញ្ចឹងយើងទិញមួយឈុតឲ្យដូចគាត់ទៅគឺវាអាចបាត់ដែរតែហេតុអីក៏នៅពេលដែលគាត់ប្រើចាប់ពីមួយខែពីរខែគាត់ស្បែកគាត់គឺមានតើល្អទៅល្អទៅហើយយើងប្រើកាន់តែឡើងមុនទៅឡើងមុនទៅតោះថ្ងៃនេះខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាអំពីការលាប Skincare ពីមួយដំណាក់កាលទៅមួយដំណាក់កាល ការទៀតនៅពេល lip skin care អ្នកនរគ្នាគាត់ថាអីគេដែលអ្នកនរគ្នាគួរ lip មុនគេរបស់អីដែលបើកចូលស្បែកអាខាប់ខាប់ដាក់ ដាក់មុនគេហើយគិតថារបស់ដែលរាវរាវហ្នឹងវាស្រួលជ្រាបចូលអញ្ចឹងដាក់វាក្រោយគេ ស្បែកយើងវាដូចជាភ្នាឬក៏ដូចជាកណាត់មួយអញ្ចឹងឧទាហរណ៍ណាអ្នកទាំងអស់គ្នាលាបរបស់អីដែលខាប់ឧទាហរណ៍ខ្ញុំនិយាយចេះចោះគ្រីមអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាដាក់គ្រីមប៉ក់នៅលើហ្នឹងទៅអូខេវាចូលវាចូលអីប៉ុន្តែនៅពេលដែលអ្នកទាំងអស់គ្នាដាក់របស់អីដែលរាវជាសារជាតិទឹកពីលើវិញគឺវាស្ទះទៅលើជាមួយនឹងអាគ្រីមហ្នឹងបាត់ហើយគឺវាអត់ចូលមកខាងក្នុងកណាត់ឬក៏ចូលមកក្នុងភ្នាហ្នឹងឯងអញ្ចឹងនៅក្នុងការប្រើប្រាស់ផលិតផលឬក៏នៅក្នុងការលាបរបស់អីដែលច្រើនតង់គឺអ្នកទាំងអស់គ្នាគួរតែលាបវា ពីរបស់ដែលរាវហើយទៅខាត់បើសិនជាខ្ញុំនិយាយចឹងអ្នកនរគ្នាដឹងតែគិតអីព្រោះអីខ្ញុំនិយាយនេះគឺអ្នកនរគ្នាគិតអីគឺអាយគ្រីមគួរតែប្រើក្រោយគេពីព្រោះអីគ្រីមគឺ step ចុងក្រោយត្រូវអត់ no មូលហេតុនោះគឺដោយសារតែ ពេលដែលយើងប្រើ eye cream ហ្នឹងយើងគួរតែប្រើអា step នៅលើមុខយើងហ្នឹងតែ2ទៅ3ជាន់ហ្នឹងគឺយើងចាប់ដាក់ប្រើ eye cream បានហើយតែពេលទុកដល់ក្រោយពេក eye cream លាបលែងចូលហើយ eye cream ណាក៏រៀងខាប់ដែរអ្នកនរគ្នា so better លាបនៅពេលដែលអ្នកនរគ្នាពុកតែលាប essence សរុបអីអាស្ដើងស្ដើងចឹងហើយយើងលាប eye cream ហើយចាំយើងបន្តប្រើជាមួយនឹង cream ទៀត ជាក់ស្ដែង skin care មួយតង់ណាក៏ត្រូវការចន្លោះដើម្បីឲ្យវាជ្រាបចូលមុខរបស់យើងដែរទោះបីជាវារាវវាងាយនឹងជ្រាបប៉ុន្តែចុះបើសិនជាយើងលាបគ្រីមហើយយើងលាប sleeping mask ទៀតអាហ្នឹងក៏អ្នកនរគ្នាត្រូវនិយាយទៅប្រហែលតែសមស្របបំផុតនៅពេលដែលយើងចង់លាបគ្រីមជាមួយនឹង sleeping mask គឺ3ទៅ5នាទីយើងអង្គុយ massage tap វារហូតដល់តែវាជ្រាបចូលមុខអស់ទៅបានយើងអាច apply អា step ដែលរៀងខ្ជះជាងមុនទៀតបានមូលហេតុមួយទៀតដែលអ្នកនរគ្នាលាបអវ៉ាន់អត់ងាយចូលដែរហ្នឹងគឺអ្នកនរគ្នាលាបអវ៉ាន់ណាដែលសារជាតិទឹកសុទ្ធជាមួយនឹងសារជាតិដែលលាយជាតិប្រេងចូលគ្នាប៉ុន្តែអ្នកនរលាបអាប្រេងមុនគឺ ព្រេងហ្នឹងគឺវាចូលទៅដល់ស្បែករបស់យើងហើយគឺវាបង្កើតរបាំងមួយបាត់ហើយដែលធ្វើឲ្យទឹកជ្រាបអត់ចូលអញ្ចឹងនៅពេលដែលយើងលាបរបស់អីជាលក្ខណៈជាតិទឹកមិនថាសរ៉ូមិនថាគ្រីមមិនថាស្ព្រេបាញ់មុខអីឲ្យតែជាតិទឹកបាញ់ទៅគឺនៅលើហ្នឹងហ្មងគឺមានន័យថាព្រេងជាមួយទឹកគឺវាអត់ចូលគ្នាទោះបីជារបស់ដែលជាលក្ខណៈទឹកឬក៏ព្រេងហ្នឹងត្រូវប្រើមុនឬក៏ក្រោយក៏ដោយអ្នកដល់ត្រូវចាំថាព្រេងទៅលាបមុនគឺបាញ់ទឹកអីលាបទឹកអីក៏អត់ចូលដែរអញ្ចឹងមានន័យថាមិនមានន័យថា skin care ដែលយើងទិញឧទាហរណ៍ថាបើសិនជាទិញ វាអាមួយជាទឹកអាមួយជាផ្ទៃអញ្ចឹងมันពិបាកលាបចូលគ្នាអ្នកទាំងអស់គ្នាឆែកមើលគ្រឿងផ្សំ ingredient របស់ផលិតផលដែលអ្នកទាំងអស់ទិញមួយមួយឲ្យច្បាស់ថាតើពេលដែលទិញមកវាប្រើលាយចូលគ្នាបានអត់ដល់ទីបញ្ចប់ក្នុងវីដេអូនឹងហើយបើសិនជាអ្នកនរចង់ប្រើ skin care ដែរអូឃើញម្នាក់នេះប្រើមួយ set នេះ4 5មុខគេមើលទៅគេបាត់មុខនៅអញ្ចឹងពេលដែលទិញប្រើ complex check វាជាមួយនឹងស្បែករបស់យើងហង complex ជួបខ្ញុំនៅវីដេអូក្រោយ topic វីដេអូក្រោយគឺពិសេសមែនតើខ្ញុំនឹងនិយាយអំពីពណ៌នៃ slop ណែអរគុណអ្នកនរគ្នា and see you in the next video bye bye